ួស្តីគុនសិស្សទាំងអស់គ្នានិងជនរួមភាសាថ្ងៃនេះយើងមកជួបគ្នាទៀតហើយនៅមេរៀនទី15បាទមកហាត់ទីទាំងអស់គ្នាកូនណាបាទហាត់អានកុំភ្លេចហាត់សរសេរផងតោះយើងអានមេរៀនតែម្ដងកូនណាមេរៀនទី15មេរៀនទី15ភ្ជញ្ជាអ្នកផ្ញើជើងភ្ជញ្ជាអ្នកផ្ញើជើងបាទភ្ជញ្ជាអ្នកផ្ញើជើងបានន័យថាវាផ្សំនឹង ជើងវាមិនផ្ញើចោលទេប៉ុន្តែប៉ុន្តែយើងដាក់ឈ្មោះវាមិនទាន់ត្រូវហ្នឹងណា តោះអឺឥឡូវដោយសារមេរៀនហ្នឹងមេរៀនថ្មីបាទមើលហើយនឹងជើងកតើវាអានថ្មីគុណជួយជំនិតហ្នឹងបាទអានថាមកកគុណណាមើលជើងកមកកអញ្ចឹងយើងផ្សំឲ្យហើយចំណាំឲ្យហើយទើបបកបពាក្យយើងនឹងអានលឿនបកបលឿនទៅគុណណាជើងមើលជើងកមកកចុះមើលជើងខបកបខមកខបាទចេញជាមកខគាត់ណាអញ្ចឹងមកក មកខតោះទៅមុខពីកូនណាហាត់ជាមួយគ្នាមើលជើងចបាទមើលជើងចគឺមកចមើលជើងជើមកជើកូនណាមើលជើងជើមកជើនេះមើលជើងអីជើងជើងអីកូនជើងដជើងដឬក៏ជើងតបាទនេះហើយជាបញ្ហាណាកូនណាបាទអញ្ចឹងលោកគ្រូនឹងនាំកូនទៅសេឡើងវិញកូនណាច្រើនទៀតណា តាគ្រូអញ្ចឹងយើងបន្តគាត់ណាអញ្ចឹងលោកគ្រូនេះគ្រាន់តែជាការចំណាំរបស់លោកគ្រូគាត់ណាដើម្បីឲ្យវាអត់ពិបាកទេចំណាំទូតែបន្តិចទៅចេញក្រៅទៅគឺចេញជាជើងអីដងបាទល្អណាស់ចេញជាជើងដល់ប៉ុណ្ណឹងកូនដូចជាជើងជើហើយនឹងជើងផអញ្ចឹងបាទអញ្ចឹងយើងដឹងថាមើនេះជើងអីពេលហ្នឹងមើជើងដបាទមើជើងដមើជើងដអានថា ម្ដងមើលជើងទៅបាទមកទៅមើលជើងនៅមនៅបាទល្អណាស់អញ្ចឹងយើងអានឡើងវិញគាត់ណាអានអាជួយអ្នកដែលវាផ្ញើជើងដែលផ្សំនឹងជើងណាបាទឲ្យចេញជាសំលេងមួយថ្មីជួយអ្នកថ្មីគាត់ណាជួយអ្នកផ្សំនឹងជើងតោះអានថាមកកណាម្ដងទៀតមកកមកខដងទៀតខមកចោបាទមកចោមកចោមកចោ ម្ដងម្ដងម្ដងតើមកតើមកណៅមកណៅបាទបាទអឺលោកគ្រូថាអត់តងគ្រប់គ្រាន់នេះតោះហាត់ម្ដងទៀតគាត់ណាយើងហាត់តែម្ដងទេយើងអានយកតែមួយហ្នឹងណាតោះអានថាមកកមកខមកខមកចោមកចោមកចោមកចោមកដោមកដោមកតើមកតើមកណៅបាទល្អណាស់អញ្ចឹងយើងចូលទៅហាត់អានពាក្យគាត់ណាបកកពាក្យហើយអានពាក្យ ចឹងលោកគ្រូនាំគុណបកបគេណាបាទចឹងគុណស្គាល់ហើយមកកមកអាមកកាអង្គមកកាបតមួយមកកាកអាមកកាអង្គមកកាមកកាបាទមកខអាមកខាងងមកខាងមកខអាមកខាងងមកខាងបាទនេះមកចអាមកចាសមចាស់មកតមួយមកចាស់ចអាមកចាសមចាស់តមួយមកចាស់បាទមកជើឧមកជុនិងលមកជុលមកជើឧមកជុលលមកជុលមកជើឧមកជូរមកជូរ ចាអ៊ុំជូលោកជូលោកអីកូនទៅរកតាបាទមជូរើមជូមជូមកពាក្យថាជូបាទម្ដអាម្ដាយយើម្ដាយដអាម្ដាយយើម្ដាយបាទម្ដាយប៉ុណ្ណាម្ដអេម្ដេអញ្ចឹងម្ដេចដអេម្ដេអញ្ចឹងម្ដេចបាទម្ដេចអានម្ដេចចេញអានម្ដេចណាម្ដអេម្ដេអញ្ចឹងម្ដេចម្ដអ៊ំម្ដុំដអ៊ំម្ដុំបាទម្ដអ៊ំម្ដុំម្តើអេម្ទេសអម្ទេស ម្ទេសហ្វងម្ទេសបាទម្ទេសផ្លែម្ទេសហ្នឹងណាមនៅអ៊ីមនីដង្កមនីបន្តមួយម្នាក់នៅអ៊ីមនីដង្កមនីតពីម្នាក់បាទម្នាក់មនៅអ៊ីមនីសមនីបន្តមួយម្នាស់នៅអ៊ីមនីសមនីតមួយម្នាស់តាចូលពាក្យពីរព្យាង្គកណាម្ដអេម្ដេអញ្ចោម្ដេចម្ដអាម្ដាម្ដអេម្ដេចំម្ដេចម្ដអាម្ដាអានថាម្ដេចម្ដាម្ដងទៀត ដេចម្ដាបាទមណៅអ៊ីមនីមណៅអ៊ីមនីមណៅអ៊ីមនីមណៅអ៊ីមនីអានថាមនីមនីមនីមនីមនីមនីបានន័យថាយើងរស់រាន់ឲ្យឲ្យលឿនឡើងណាលះលហែងមនីមនីមណៅអ៊ីមនីងើមនាងសអេសេលអាឡាមណៅអ៊ីមនីងើមនាងសអេសេលអាឡាអានថាមនាងសេឡាណាគាត់ណាមនាង សេឡាបាទតោះមកមកចអាមកចានឹងសមចាតមួយមកចាស់កអែផែនណោផែនដអីដីចអាមកចាសមចាតមួយមកចាស់ថអែផែនណោផែនដអីដីអានថាមកចាស់ផែនផែនដីបាទមកចាស់ផែនដីតោះអញ្ចឹងយើងហាត់អានត្រឹមប៉ុណ្្នឹងសិនកណាចាំបន្តទៀតឥឡូវយើងអានដោយមិនបាច់ប្រកបដូចមិញណាបាទសាកមើលអានចេញអត់ មកៈមកមកយិនមកខាងចាស់ម្ចាស់មកជុនមកជុលមកជូមកជូដាយមកដាយដេកមកដេកម្ដុំម្ដុំមកទេមកទេម្នាក់ម្នាក់ម្នោះម្នោះដេកម្ដាបាទមលីមនីនឹងហើយនាងភិលាបាទចាស់ថែដីបាទតាអញ្ចឹងយើងចូលទៅហាត់អឺ របស់ក្លេកូនណាហាត់លអានរបស់ក្លេទាំងអស់គ្នាតោះអឺប្រកបហ្នឹងណាលោកគ្រូដឹងថាកូនស្គាល់អក្សរអញ្ចឹងកូនហាត់ប្រកបជាមួយគ្នាមកណាកុំឲ្យខាត់ពេមកអញ្ចឹងហីបាទមិនចេះចាំលោកគ្រូចាំលោកគ្រូជួយជួយបន្ថែមតោះសាកប្រកបមកកូននឹងប្រហែលលឿនណោណាអ៊ីរីចូលចូលលោចូលចអេចេនឹងតជាងតចិត្តអូហូ មជោឧមជូរមជូសញ្ញាខណ្ឌអានថាណារីចូលចិត្តហូបចិញ្ញញ៉ាំហូបមជូណាណារី ចូលចិត្តហូបមជូបាទរបស់ទី2ក៏ណារបស់ខ្លីតអាតាសើបាទតនឹងត្រីស័ព្ទយើងអានថាសើជួយអ្នកថ្មីដែរណាសើអ៊ូស៊ូខអំខំប្រអឹប្រអឹប្រងប្រាំង ដអាំដាំម៉តើម៉តេសមតេណៅអ៊ីនេះងើនឹងមនៅអ៊ីមនីសមនីតមួយមនោះសញ្ញាខាន់អានថាតាស៊ូខំប្រឹងដាំម្ទេសនិងម្នាស់បាទខំប្រឹងដាំម្ទេសនិងម្នាស់ក៏ដាំធ្វើអី ប្រកបណាស់ដើម្បីឲ្យបានម្ទេសនិងមនុស្សទុកហូបអញ្ចឹងហ៎បាទហើយតាមបានច្រើនសទុកលក់បានប្រាក់ការថែមទៀតបាទវាជួយជីវភាពឲ្យធូរធាតណៃមានលុយយើងមិនធូរធាមិនអញ្ចឹងហ៎ចង់ទិញអីថែមក៏ក៏បានបាទយើងដាំបានណាយើងលក់អានោះយើងអត់មានណាយើងទិញអានោះមកដើម្បីបង្គ្រប់បាទតាហ៊ុនរបស់ចុងក្រោយម្ដាយបាទម្ដាយលោកគ្រូព្រិចថែមគ្រូថែមឲ្យស្រួលចំណាំ គេតើហ៊ុនអានប្រកបមើលម្ដងម្ដងម្ដងអាមដាយាមដៃសអ៊ីហ្វីថអាថាមណោមណោអ៊ីមនីមណោអ៊ីមនីតើអើទៅបអេសបេសផ្លោអែផ្លែកអមកាងកមកាបន្តមួយមកកសញ្ញាខណ្ឌអានថាដៃស៊ីខាមនីមនី ទៅបេះផ្លែម្កាក់បាទម្ដងទៀតម្ដាយស៊ីខាងមនីមនីទៅបេះផ្លែម្កាក់បាទគេមកទិញក៏មិនប្រយ័ត្នបេះលួចគេបាទឧទាហរណ៍ចឹងគាត់ណាបាទខាងក្រោមនេះគឺជារូបបាទរូបហើយនឹងអក្សររូបនឹងរូបអីមនោមនោអញ្ចឹងអក្សរហ្នឹងអានថាមនោចុះអក្សរនេះអានថាម៉េចមទេផ្លែមទេបាទមានលំហាត់អត់អូមានទៀតសៀកអក្សរផ្ចង់តោះ ចឹងកូនហាត់អានឡើងលើណាឡើងលើអានពីលើបាទអានឡើងវិញណាដល់នឹងចៅកូនណាហើយតោងតែហាត់សេថែមទៀតទើបការសេបានល្អហើយជួយយើងចេះចេះចាំបាទមានចំណេះដឹងរបស់យើងល្អជាងគេតើអានកូនមេរៀនទី15បាទទុនជាអ្នកផ្ញើជើងហ្នឹងហើយមកកមកខមមកចមកចោមកដមកតោមកណៅបាទមកកាក់មកខាង ម្ចាស់ម្ចាស់ជនម្ជូម្ជូម្ដាយម្ដេចម្ដុំម្ដុំម្ទេម្នាក់មនុស្សបាទល្អណាស់តោះបន្តតិចកូនណាអឺម្ដេចម្ដាមលីមនីមនាងភេឡាថាម្ចាស់ថែមដីណាយចូលចិត្តហុំជូតាស៊ូខោ ពឹងដាំម្ទេសនិងមនុស្សដាយស៊ីថាមនីមនីទៅបេះខ្សែមកៈបាទអរគុណកូនទាំងអស់គ្នាណាកុំភ្លេចបើមិនទាន់ជាអានល្អិលថ្នាក់ទេកូនហាត់អានឡើងវិញវិញបាទអរគុណជួបគ្នានៅវីដេអូក្រោយ